លោកជេកម៉ាឬម៉ាខុនលោកកើតនៅថ្ងៃទី10ខែកញ្ញា ឆ្នាំ1964លោកគឺជាមហាសេដ្ឋីនិងអ្នកវិនិយោគជនជាតិចិនដែលជាស្ថាបនិកនិងជា អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពហុបច្ចេកវិទ្យាអន្តរជាតិគាត់សិក្សាភាសាអង់គ្លេសតាំងពីវ័យក្មេងហើយគាត់តែងតែនិយាយភាសាអង់គ្លេសជាមួយអ្នកដែលធ្វើការនៅសន្តាគារហាងជើ លោកបានចំណាយពេល9ឆ្នាំក្នុងការជិះកង់ចម្ងាយ17ម៉ាយដើម្បីហាត់និយាយភាសាអង់គ្លេសជាមួយជនបរទេសថ្ងៃមួយគាត់បានជួបគ្នាជាមួយជនបរទេសម្នាក់ដែលហៅគាត់ថាចេកព្រោះឈ្មោះជាភាសាចិនរបស់គាត់ពិបាកក្នុងការបញ្ចេញសម្លេងហើយឈ្មោះនោះក៏ជាប់មកដល់ពេលបច្ចុប្បន្ននេះភាពជោគជ័យរបស់លោកចេកម៉ា ជារឿងមិនគួរឲ្យជឿប្រសិនបើពិចារណាពីចំណុចចាប់ផ្ដើមដែលគ្មានអ្វីសោះរបស់លោករួមទាំងការខ្វះខាតប្រកាសទុនធាននិងអ្វីជាច្រើនផ្សេងទៀតខណៈដែលលោកជួបប្រទះនឹងឧបសគ្គជាច្រើនជាងមនុស្សធម្មតាលោកទទួលការប្រាជ័យអស់រាប់សិបដងតែក៏អាចឆ្លងកាត់បាននឹងមកឈរនៅត្រង់ចំណុចនេះដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំង ថ្ងៃនេះខ្ញុំនឹងលើកយកឧបសគ្គធំធំទាំង7ចំណុចរបស់លោកចេកម៉ាដែលគាត់ធ្លាប់ឆ្លងកាត់និងអាចយកឈ្នះវាបាន1គាត់មិនធ្លាប់ចុះចាញ់ទោះបីជាគាត់ បានប្រឡងធ្លាក់ជាញឹកញាប់ក្នុងពេលសិក្សាក៏ដោយលោកចេកម៉ាមិនមែនជាសិស្សពូកែទេការពិតគាត់ប្រឡងចូលរៀននៅមធ្យមសិក្សាមិនជាប់ម្ដងហើយម្ដងទៀតនៅពេលរៀននៅបឋមសិក្សាគាត់ ប្រឡងរហូតដល់2ដង ហើយនៅមធ្យមសិក្សាធ្លាក់រហូតដល់3ដងរួមទាំងប្រឡងចូលសាកលវិទ្យាល័យគាត់ប្រឡងធ្លាក់2ដងនេះជាសម្ដីផ្ទាល់របស់គាត់ប៉ុន្តែបើមើលទៅមិនមែនមានតែគាត់ទេដែល ជាបុគ្គលជោគជ័យច្រើន ជួបនឹងបញ្ហាដូចដូចគ្នានេះតួយ៉ាងដូចជាលោក Albert Einstein លោក Winston Churchill និងលោក Abraham Lincoln ជាដើមពួកគេសុទ្ធតែ មានជីវិតតស៊ូតាំងពីកុមារភាពមកម្ល៉េះ2ប្រឡងផ្នែកគណិតវិទ្យាបានមួយពិន្ទុនៃពិន្ទុសរុប120បន្ទាប់ពីលោកជេកម៉ាបានប្រឡងធ្លាក់ហើយគាត់ថែមទាំងទទួលបានពិន្ទុតិចជាង1%ក្នុងពេលប្រឡងចូលសាកលវិទ្យាល័យវាមិនមែនដោយសារគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនក្នុងការអានសៀវភៅនោះទេតែលោកជេកម៉ា ជាមនុស្សមានបញ្ហាជាមួយនឹងផ្នែកគណិតវិទ្យាតាំងពីក្មេងហើយ មិនគួរឲ្យជឿដែលក្រុមហ៊ុន Alim Baba របស់គាត់ជាក្រុមហ៊ុនពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាគាត់បាននិយាយថាខ្ញុំជាមនុស្សមិនមែនពូកែខាងគណិតវិទ្យាទេ ហើយក៏មិនធ្លាប់រៀនផ្នែកគ្រប់គ្រងដែរសប្តាហ៍ថ្ងៃនេះខ្ញុំពិនិត្យរបាយការណ៍គណនេយ្យមិនដឹងរឿងអ្វីឡើយសរុបមកមនុស្សយើងមិនចាំបាច់ពូកែខាងគណិតវិទ្យាក៏អាចខ្លាចជាមហាសេដ្ឋីបានដែរ កាលពីកុមារចែកម៉ាគាត់មិនធ្លាប់ឮពាក្យថាកុំព្យូទ័រផង3លោកត្រូវស្គាល់វិទ្យាល័យ Harvard បដិសេធ10ដងតែគាត់នៅតែមិនព្រមចុះចាញ់វាមិនជារឿងប្លែកឡើយដែលស្គាល់វិទ្យាល័យ Harvard នាំមុខខាងបដិសេធមុនគេនោះព្រោះអ្នកណាក៏ដឹងដែរថាសាកលវិទ្យាល័យមួយនេះពិបាកនឹងចូលរៀនណាស់ហើយស្របពេលដែលលោកជេកម៉ា ជាក្មេងដែលមិនឆ្លាតទៀតផងនោះរឿងដែលចម្លែកគឺគាត់បានដាក់ពាក្យសុំស្នើចូលរៀន10ដងត្រូវគេបដិសេធទាំង10ដងនេះបញ្ជាក់ឲ្យឃើញថាចេកម៉ាជាមនុស្សដែលជំនះនិងមានភាពអត់ធ្មត់ខ្ពស់ផងដែរនេះហើយជាចំណុចសំខាន់នៃបុគ្គលជោគជ័យត្រូវមានចុងបញ្ចប់គាត់ក៏បានចូលរៀននៅសាកលវិទ្យាល័យហាងស៊ូ4 ត្រូវក្រុមហ៊ុនជាង30កន្លែងបដិសេធក្រោយពីលោកចេកម៉ារៀនចប់គាត់បានស្វែងរកការងារធ្វើគាត់បានដាក់ពាក្យជាង 30 ក្រុមហ៊ុនក៏ប៉ុន្តែគាត់ត្រូវបានគេបដិសេធចោលទាំងអស់គាត់ធ្លាប់ដាក់ពាក្យធ្វើប៉ូលីសតែបន្ទាប់ពីដាក់ពាក្យមួយរំពេចគាត់ក៏ទទួលបានការឆ្លើយតបមកវិញថាមិនស័ក្តិសមគ្រប់គ្រាន់ក្នុងការធ្វើជាប៉ូលីសទេ តែគាត់ជាមនុស្សដែរមិនគិតនឹងចោះចាញ់ឡើយ។ ដោយជីវរៈរស់ក្នុងរឿងរបស់គាត់គឺប្រេសកាន់លោកជេកមកបាននិយាយថាថ្ងៃនេះអ្នកជួបរឿងអាក្រក់ថ្ងៃស្អែកកាន់តែអាក្រក់ជាងនេះទៅទៀតតែថ្ងៃខាងស្អែកអ្នកនឹងជួបរឿងល្អមិនខានប្រាំលោកជេកមកបានដាក់ពីធ្វើការ នៅក្រុមហ៊ុន KSC ហើយជាអ្នកជួយសម្ភារតែម្នាក់គត់ដែលគេបដិសេធក្នុងចំណោម24នាក់ ក្នុងចំណោមបេក្ខជនចូលសម្ភារបម្រើការងារនៅក្រុមហ៊ុន KSC ទាំង24នាក់ចេកមកជាមនុស្សតែម្នាក់គត់ត្រូវគេបដិសេធបន្ទាប់ពីឃើញរូបរាងខាងក្រៅរបស់គាត់ភរិយារបស់គាត់សាងយិញនឹងបានរៀបការជាមួយចេកមកមុនពេលដែលគាត់បានក្លាយជាមនុស្សមានឋានៈនិងមុខតំណែងនាងបាននិយាយថាខ្ញុំមិនចាប់អារម្មណ៍លើរូបរាងខាងក្រៅរបស់គាត់ទេអ្វីដែលខ្ញុំលងស្រឡាញ់គាត់ ពីព្រោះគាត់ អាចធ្វើបានច្រើន ជាងមនុស្សដែលមានមុខមាត់ស្អាត6បញ្ចុះបញ្ចូលឲ្យ Silicon បណ្ដាទុនជាមួយ Alibaba Parachi បន្ទាប់ពីគាត់បានបង្កើតក្រុមហ៊ុន Alibaba បានហើយគាត់នៅទៅជួបនឹងឧបសគ្គជាច្រើន ក្រុមហ៊ុនរបស់គាត់មិនបានទទួលប្រាក់ចំណេញឡើយក្នុងរយៈពេល3ឆ្នាំដំបូងនៅពេលបង្កើតក្រុមហ៊ុនថ្មីថ្មីគាត់បានពង្រឹងខ្លួនខ្លាំងពេកហើយ ទើបតែត្រូវបិទក្រុមហ៊ុន ព្រោះស្ថានភាពសេដ្ឋកិច្ចមិនរឹងមាំនោះឡើយហើយនៅសល់តែ18ខែទៀតទេ ក្រុមហ៊ុនអាលីបាបានឹងត្រូវខ្សែធន7លោកចេកម៉ាប្រាប់ភិកហ៊ុនទាំង18នាក់របស់គាត់ថានឹងគ្មាននរណាម្នាក់បានដំណែងជាអ្នកគ្រប់គ្រងឡើយលោកចេកម៉ានិយាយថានេះជាកំហុសឆ្គងដ៏ធំបំផុតដែលគាត់ធ្លាប់បង្កើតឡើង។ គាត់ប្រាប់ទៅសមាជិកក្រុមដែលរួមបង្កើតក្រុមហ៊ុន Alibaba ថានឹងគ្មាននរណាម្នាក់បានទទួលតំណែងធំជាងអ្នកចាត់ការឡើយដោយសារតែគាត់មានផែនការហៅអ្នកគ្រប់គ្រងពីកន្លែងផ្សេងមកទទួលខុសត្រូវលើក្រុមហ៊ុន Alibaba ជំនួសលោកជេកម៉ានិយាយថាអ្វីដែលខ្ញុំបានរៀនសូត្រក្នុងក្រុមហ៊ុន Alibaba ចុះខ្សោយគឺអ្នកត្រូវអភិវឌ្ឍក្រុមការងាររបស់ខ្លួនឲ្យមានតម្លៃនិងគុណភាពមានគំនិតច្នៃប្រឌិតថ្មី និងចក្ខុវិស័យខ្ពស់ តែនៅទីបំផុតការមានះមិនព្រមចុះចាញ់ព្រំលិខិតបាននាំគាត់ឲ្យជោគជ័យក្នុងវិស័យបច្ចេកវិទ្យាដែលលោកមិនដែលស្គាល់ឬបានរៀនសោះទស្សនាវដី Ford បានចាត់ទុកលោកជាមនុស្សទី21ក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតលើពិភពលោកនៅឆ្នាំ2017លោក Jack Ma បានទទួលចំណាត់ថ្នាក់លេខ2នៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ Ford ដងទៀតគឺអ្នកដឹកនាំឆ្នើម ទាំង50របស់ពិភពលោកនៅខែកញ្ញាឆ្នាំ2018លោកបានប្រកាសជូននិវត្តន៍ពីក្រុមហ៊ុន Alibaba ដែលលោកបានបន្តការងារអប់រំមនុស្សធម៌ជំនួសវិញនៅខែមករាឆ្នាំ2020លោកបានក្លាយជាមហាសេដ្ឋីមាន ជាងគេបំផុតនៅប្រទេសចិនគិតជាចំនួនសាច់ប្រាក់គឺ44.3000លានដុល្លារមិនត្រឹមតែប៉ុណ្ណោះទេ លោកបានចុះចំណាក់ឋានៈលេខ20ក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោកក្នុងទូរទស្សន៍ Bombay និង Ford នៅឆ្នាំ2019ទស្សនាដី Ford បានដាក់ឈ្មោះលោក Jake Ma ថាព្រះបរោះនៃការជួយជនក្រីក្រនៅអាស៊ីហើយ ការងាររបស់គាត់គឺគ្រប់គ្រងសហគមន៍ក្រីក្រ នៅប្រទេសចិនអាហ្វ្រិកអូស្ត្រាលីនិងបច្ចឹមបូព៌ា ផ្ដោតលើគូប្រជែងអ្នកខ្លាំងពីរតែត្រូវយកចិត្តទុកដាក់លើអតិថិជនរបស់អ្នកវិញបោះបង់គឺបរាជ័យអត់ធ្មត់ព្យាយាមទើបជោគជ័យអ្នកនៅគ្មានថ្ងៃចេះហើយទុកទេបើអ្នកឈរនៅតែលើគោក ចង់ជីជួបមាសបានមិនមែនប្រើតែកម្លាំងបាយនោះទេតែត្រូវប្រើប្រាជ្ញារឿងមួយដែលសំខាន់បំផុតដែលអ្នកគួរតែមាននោះគឺភាពអត់ធ្មត់បើចង់រស់ស៊ីជោគជ័យគុំនិយាយពាក្យថាខ្មាស់គេ ជាអ្នករស់ស៊ីកុំសម្រាប់ច្រើនពេកសម្រាប់ច្រើនចំណូលក៏ធ្លាក់ចុះដែរមិនថាអ្នកបរាជ័យឬជោគជ័យទេអ្វីដែលមនុស្សយើងធ្វើគឺសុទ្ធតែជាបទពិសោធន៍ទាំងអស់យើងមិនខ្វះលុយទេយើងខ្វះតែមនុស្សដែលមានក្តីសុបិននិងឆន្ទៈ កុំត្អូញត្អែតែត្រូវចេះស្វែងរកឱកាស។